ប៊ុនចែកមានភ័ស្តុតាងចុងក្រោយក្នុងដៃទំលាយមូលហេតុដែលម្ដាយតេងម៉ូដាច់ចិត្តប្រគល់ទូរស័ព្ទឲ្យខ្លួនដល់អាមេរិកដោយសារតែដោយដែលប្រិយមិត្តបានជ្រាបហើយថាសពតេងម៉ូត្រូវ បានបូជារួចរាល់រួចអណាមិត្តភ័ក្ដិល្អត្រូវបានប៉ូលីសឃាត់ខ្លួនរឿងលបែងចំណែកឯអ្នករួមទូកទាំង4នាក់មកចូលរួមបន់តេងម៉ូយ៉ាងមានសេចក្តីសុខ ដោយមិនទាន់មានភាពយុត្តិធម៌សម្រាប់រឿងក្តីម៉ូនៅឡើយទេទោះម៉ូបានបូជារួចហើយក៏ដោយរូបភាពម៉ូជាច្រើន ត្រូវ បានបង្ហោះតតគ្នារហូត ដោយបុរសម្នាក់ដែលមានឈ្មោះថាប៊ុនចែកជា អ្នកផុសរាល់សកម្មភាពក្នុង page Happy Melon Official រួចដូចជាចង់បង្ហាញភ័ស្តុតាងចុងក្រោយ ដោយរកយុត្តិធម៌ជូនម៉ូវិញមកទល់ពេលនេះរឿងរ៉ាវបែកធ្លាយរូបភាពនានារបស់តេងម៉ូ បាននឹងកំពុងតែផ្ទុះការភ្ញាក់ផ្អើលនិងផ្ទុះការសេចក្តីរំលែកជាខ្លាំងនៅលើបណ្ដាញសង្គមជាពិសេសធ្វើឲ្យមហាជនមិនតិចអ្នកនោះទេដែលនៅពុំសុកបក់មិនលហើយចង់ដឹងរឿងពិតថាតើអ្នកដែលបង្ហោះរូបភាពទាំងនោះមានគោលបំណងអ្វី មានផលប្រយោជន៍ឬអាចកកាយរឿងក្តីមកវិញបានដែរឬទេ ជាពិសេសអ្វីដែលមហាជននៅតែមានមន្ទិលសង្ស័យក្នុងចិត្តបំផុត។ នាពេលកន្លងមកនោះគឺម្នាក់ម្នាក់ហាក់ជ្រួលច្របល់ចង់ដឹងថាតើទូរស័ព្ទដៃរបស់តេងម៉ូនៅអ្នកណា ហើយអ្នកណាជាអ្នកបង្ហោះរូបភាពទាំងនោះ ក្នុងគោលបំណងអ្វីយ៉ាងណាមិញចំពោះមន្ទិលសង្ស័យទាំងនេះក៏ត្រូវ បានបើកទម្លាយកាលពីថ្ងៃ ទី25ខែឧសភា ឆ្នាំ2022កន្លងទៅអស់ហើយថាបុគ្គលដែលទទួលកាន់ទូរស័ព្ទតេងម៉ូគឺបុគ្គលដែលមានឈ្មោះថា ប៊ុនជែកដែល បច្ចុប្បន្នបុគ្គលរូបនេះកំពុងតែរស់នៅសហរដ្ឋអាមេរិកបន្ទាប់ពីទម្លាយច្បាស់ថាបុគ្គលឈ្មោះប៊ុនជែកជាអ្នកទទួលទូរស័ព្ទស្រាប់តែខាងសារព័ត៌មាន ក្នុងស្រុករបស់ថៃ Amarin TV បានខលទៅបុគ្គលឈ្មោះប៊ុនជែកផ្ទាល់ដើម្បីសម្ភាសនិងសួរនាំរឿងរ៉ាវដែលបានកើតឡើងទាំងអស់ដើម្បីឲ្យមហាជនបានជ្រាប ក្នុងនោះប៊ុនជែកក៏បានទម្លាយដោយមិនលាក់បាំងដល់អ្នកសារព័ត៌មាន Amarin TV ថា មូលហេតុដែលលោកមានទូរស័ព្ទតេងម៉ូនៅក្នុងដៃគឺម្ដាយរបស់តេងម៉ូជាអ្នកប្រគល់ជូនលោកខណៈពេលដែលលោកស្រីបានទទួលទូរស័ព្ទកូនស្រីពីសមត្ថកិច្ចដំបងខណៈពេលនោះម្ដាយតេងម៉ូបានខលមករកលោកដោយបញ្ជាក់ថា លោកស្រី stress ខ្លាំងបន្ទាប់ពីឃើញរូបភាពមួយចំនួននៅក្នុងទូរស័ព្ទដៃតេងម៉ូពិសេសមានរូបភាពមួយសន្លឹកក្នុងទូរស័ព្ទតេងម៉ូដែលមានការសរសេរនៅលើរូបថា ឯងចង់និយាយអ្វីនិយាយមកនាងកតិទើបធ្វើឲ្យលោកស្រី មាន អារម្មណ៍ថាមានរូបភាព និង អាចកំបាំងមួយចំនួនត្រូវបានលុបទៅ រហូតលោកស្រីគិតថាអាចជាអំពើឃាតកម្មលើសពីនេះទៅទៀតប៊ុនចេកក៏បានបន្តទៀតថាខណៈពេលនោះលោកក៏បានឲ្យម្ដាយតេងម៉ូទៅរកក្រុមហ៊ុន Apple ដែលធំជាងគេនៅ ប្រទេសថៃដើម្បីជួយត្រួតពិនិត្យតែលោកស្រីនិយាយថា លោកស្រីមិនទុកចិត្តនោះទេលោកស្រីទុកចិត្តរូបលោកទៅលោកស្រីសម្រេចចិត្តផ្ញើទូរស័ព្ទតេងម៉ូឲ្យលោកកាលពីជាមួយសប្តាហ៍មុន ដើម្បីឲ្យលោករកវិធីយករូបភាព ដែលលុបចេញមកបង្ហាញឲ្យមហាជនបានឃើញថាមានរឿងអ្វីកើតឡើងចំពោះតេងម៉ូខណៈថ្ងៃកើតហេតុនោះចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។